លាក់បងមុំសុំនិយាយជាមួយលាក់បន្តិចបានអត់ចាបានអញ្ចឹងលាក់ឲ្យកូនគេងសិនទៅណាខ្ញុំនៅចាំនៅខាងក្រៅ lẹ thì anh kịch mà nhờ ដៅម៉ាក់ហ្នឹងហ៎មិនក៏កាត់អាយម៉ាក់ចឹងហ៎គឺកងកាត់អាយថ្មីឲ្យតុកតៅកូនតាតែនេះជាអាយរបស់ម៉ាក់ណាកូនឈួតឬយ៉ាងម៉េចហ៎យូរយូរទៅកាន់តែប្តេះផ្ដាស់ហើយណាមិនក៏ធ្វើខ្លួនក៏ឲ្យស្អប់ចឹងហ៎អានតែខ្លួនឯងជាក្មេងងាកធ្វើអីមិនចេះគិតសោះលេងខ្ញុំខ្ញុំឈឺ ហើយឲ្យចេះចាំផងណាថ្ងៃក្រោយបើយកខាងអៅម៉ាក់មកកាត់ទៀតម៉ាក់នឹងវាយកូនឯណាណៃម្ដងម៉ាក់មិនមែនសบายចិត្តប្រមាណទេតែធ្វើតាមចិត្តកូនគ្រប់រឿងបែបនេះអៅរបស់ម៉ាក់គឺសិតតែអៅថ្លៃថ្លៃមិនមែនអៅថោកថោកមរាមរាតាមសារនោះទេតែកូនតែកអែមីនេះមីនេះអត់ទេកូនផងគេផ្សេងម៉ាក់ផ្សេងកុំមកប៉ះពាល់របស់ម៉ាក់ឲ្យសោះណាឮទេម៉ាក់ស្អប់បំផុតអាក្មេងមកខ្លាំងគួរស្អប់ណា មិនចេះស្ដាប់មនុស្សចាស់សោះធ្វើខ្លួនឯងនេះគួរឲ្យធុញទ្រាន់បំផុតបើជាក្មេងល្អចង់ឲ្យម៉ាក់នៅជាមួយធ្វើខ្លួនឲ្យចេះស្ដាប់ម៉ាក់ខ្លះទៅលីទេស្ដាប់ម៉ាក់បានអត់ហើយកុំយករឿងនេះទៅប្រាប់ប៉ាឲ្យសោះលីទេបើប្រាប់ម៉ាក់នឹងចេញឲ្យឆ្ងាយមិនមករកកូនទៀតទេលីទេខូចអាវយើងអស់លីកាដិនកូនណា វីអឺគឺគឺកណាមកតាមមីប៉ាកោអូយវីប្រកាសជាខឹងឯងមិនខានទេហើយមកមើលមុំមិនក៏ឯងធ្វើបែបនេះហ៎ អីមែនណាម៉ាក់ធ្វើអីមែនកូនបាហើយកុំមកដូចមីលាក់ចឹងមិនដូចគ្នាកូនមីលាក់គឺមីលាក់ម៉ាក់គឺម៉ាក់ឲ្យដូចគ្នាមិនកើតមីលាក់ដែរស្ដីកូននេះតែម៉ាក់វិញស្ដីកូនរហូតតិចម៉ាក់មិនជាម៉ាក់របស់កូនទេមានណាកូនគាត់ជាម៉ាក់របស់កូនតើតែប្រហែលជាម៉ាក់អត់សូវសប្បាយចិត្ត ម៉ាក់បាក់ចិត្តចឹងណាឡើយចេះទៅពេលម៉ាក់សើចសប្បាយចិត្តចាំកុំមកលេងមួយប៉ាវិញមិនណាលេងឲ្យកូនអូខេចឹងអឺចាំប៉ាទៅក្រោយអមមិនសាធ្វើនំឲ្យកូនញ៉ាំណានៅចាំប៉ានៅហ្នឹងណាកូនចាំប៉ា មិនអត់ក្អែបវិញចឹងគឺអូនណាតមានអីកាត់ណាស់ណាហើយអូនណាតខឹងកណាត់នោះវាលាកកំប៉ុងដេកឲ្យម៉ាក់ហ្នឹងចឹងមិនអូនណាតហ៊ានយកមកកាត់ទៅអូនណាកាត់អាវមីងវិញអាវមីងមើលចុះមីងអត់ខឹងអូនណាហ៎ក្រែងមីងថាអូនណាធ្វើអីក៏មីងអត់ខឹងហ៎មីងមានអីត្រូវខឹងឥឡូវជំនីឆ្នៃហើយមីងអត់ខឹងណា ងណាសិតសក់ឲ្យស្អាតសិនហើយចាំមានក្រងទីតុយគៀបគៀបជូតឲ្យអូនណាជួយចិត្តអត់ចូលចិត្តមកចឹងចាំមានរៀបចំខ្លួនឲ្យអូនណាស្អាតម៉ែនៅតែស្រឡាញ់ម៉ែគាត់ចង់បានម៉ែកូនណាកូនណាស្ដាប់ប៉ាសិនណាកូនឯងក្មេងកូនណាដឹងពីរបស់ចាស់ចាស់ទេគាត់ចង់មានមួយប៉ាម៉ែ បាញ់កូននឹងម៉ាក់ប៉ាយល់ប៉ុន្តែប៉ាហើយម៉ាក់ពួកយើងជប់ស្រឡាញ់គ្នាទៀតហើយអត់ទេអត់ទេគាត់តែមានជាមួយម៉ាក់ប៉ាកណាកណាស្ដាប់ប៉ាសិនមើលមីងអ្នកចិត្តល្អមកពីអូនណាបខំប៉ាច្រើនពេកចឹងមិនប៉ាអត់សុបាយចិត្ត នៅចាស់ស្មុកស្មាញណាកុំបខំប៉ាទៀតអូនណាបើអូនណាបខំប៉ាទៀតប៉ានឹងមិនសប្បាយចិត្តមិនខានទេកូនណានំចិត្តឆ្អិនហើយកូន ណាចង់ទៅតាមហៅមីងលាក់មកអូនចាប៉ាលឿនមកប៉ាតោះប៉ាទៅរកជាមួយគ្នាគាត់នឹងជួយប៉ារកមីលាហ្នឹងអាអូនឲ្យឃើញតោះប៉ាគេតែងហៅខ្ញុំហៅខ្ញុំថាជាមនុស្សសារ៉ូសៀមីឡាកិន IQ ប្រភេទទឹកថ្មីក្មេងឆ្លាតគ្រប់ពេលគ្រប់ទីកន្លែងស៊ីមឡា Total Comfort លេខ2ជួយដោះស្រាយបញ្ហាក្រពះពោះវៀននិងទល់លាមកបានយ៉ាងមានប្រសិទ្ធភាពពូឡូឡាសូឆ្ងាយឆ្ងាញ់គ្រប់មិនឡាសូអង្គរមានប្រប៊ីពង្រឹងប្រព័ន្ធការពាររាងកាយនិងការពារអ្នកពីគ្រុនផ្ដាសាយភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹង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 ទឹកអនាម័យអូកាម៉ូតូដើម្បីភាពស្រស់ស្រាយនិងភាព ស្និទ្ធស្នាលមកគ្មាន Nescafe Blend and Brew ពេលប្រាប់របស់ខ្ញុំមិនរលូនទេគេតែងហៅខ្ញុំហៅខ្ញុំថាជាមនុស្សសារ៉ូប៉ាមកប៉ាតើខមីញ៉ៃនឹងអាអូនកូនណាកូនណាកូនណាជុំសិនកូនណាកូនណាកូនណាកូនណាប៉ាសួរសិនមើលមិនបានសុកសពឲ្យប៉ាទៅវិញលាក់ឲ្យណាអូនមកវិញចឹងកូន កូនចង់ឲ្យប៉ាញ៉ាំវិញហ្នឹងណាហេអញ្ចឹងមានន័យថារដងមកប៉ាកាចមកប៉ាកញ្ញាដល់កូនឯងមែនអញ្ចឹងប៉ាសុំទោសណាកូនណាអត់ទេមកប៉ាមានកាចណាតែកូនណាសប្បាយចិត្តពេលមានមីងាហ្នឹងអាអូនអញ្ចឹងចង់នៅមួយម៉ាក់អូកូនឯងជប់ចង់នៅមួយម៉ាក់អីអូអត់ទេពេលអត់មានម៉ាក់កូននៅតែជាមួយប៉ាហ្នឹងអញ្ចឹងឥឡូវអត់មានម៉ាក់ក៏បានដែរ តែបើមានមីងលាក់ហើយនឹងអាអូនណាហាក់តែល្អតែអញ្ចឹងយើងប្រញាប់ទៅតាមរកមីងលាក់នឹងអូនឲ្យឃើញតើកូនតោះចាតោះយេអកូនមកមីងលាក់ហើយខ្ញុំមែន សុំទោសផងបងកូនខ្ញុំគាត់ច្រឡំមនុស្សបងបងខ្ញុំសុំសួរបងមិនបានទេម្ដងហ្នឹងបងមានឃើញក្មេងស្រីម្នាក់គាត់ដើរកំពុងប្រហែលបងហើយគាត់បីអូនតូចបងមានឃើញទេអត់អីចឹងបងអរគុណច្រើនបងតាកូនឆាប់សិនតាអរគុណគាត់មើលសិន អូនណាអូនណានៅតែពីរអ្នកប៉ាចឹងអត់អត់សុខទេអត់អត់សុខទេតែសារតាប៉ាធ្វើកន្លែងឲ្យលេងហើយហ្នឹងកន្លែងហ្នឹងស្អាតទេណានៅកន្លែងណាអើនៅនៅខាងក្រោយរីសតអ្ហ៎កន្លែងហ្នឹងមើលឃើញភ្នំមានតង់ធំហើយមាននំប៉ាពេញតុកឲ្យញ៉ាំទៀត ខ្ញុំចង់ចលេងពេលណាក៏បានតង់នឹងស្អាតណាគាត់ដឹងថាទៅហមម្នាក់ណាឯង ้มาไปย้อนนาทุบอามินเล่แต่มินเล่คองให้เขาเติบบ้านอนอให้มินเล่มินเล่มินเล่มาไว้มันนมินเล่เอานชบร នណាចុះពីរៀនមីងក៏ចង់មកជួបអូនណាដែរមីងលេមីងលេមកវិញឯងមីងលេមីងលេនៅទីនេះសោះអូនណាហើយនឹងលោកប៉ាខំដល់ហៅមីងអ្នកសុំស្លាប់ឯហ្នឹងក្មួយដល់ហៅមីងហ្នឹងនឹកមីងមែនចាអូនណានឹកមីងអ្នកខ្លាំងណាចឹងមីងលាក់មកមួយអូនណាវិញមកណា អ្នកឈប់ខឹងអត់ណាទេណាគឺគឺមីងកូនណាលាក់លាក់មកនៅនឹងសោះនេះលាក់រណិតកូនណាទេអីខ្ញុំមិនឲ្យលាក់ទៅណាទេណាខ្ញុំផ្លេចអីវ៉ាន់នៅក្នុងតង់ហើយខ្ញុំត្រឡប់មកយកវិញឥឡូវខ្ញុំទៅវិញហើយលាក់លាក់ចង់គេចទៅណា ដឹងអត់ថាកូនណាហើយនឹងខ្ញុំពួកយើងបារម្ភពីលក្ខណៈអូនខ្លាំងណាខ្ញុំមិនឲ្យលក្ខកិច្ចទៅណាទៀតទេអត់ទេខ្ញុំមិនអាចនៅឡៃនឹងបានទេថៃលាក់ខ្លាចអីគេឃើញពួកយើងបាននិយាយគ្នាច្បាស់អស់ហើយតើអីប៉ុន្តែពូមានគ្រួសារខ្ញុំជាមួយកូនអត់មានហេតុផលអីត្រូវនៅកន្លែងហ្នឹងទៀតទេអត់ទេលេខ្ញុំនិយាយប្រាប់អីតើតែខ្ញុំមានតែកូនណាមានតែពីរអ្នកប៉ាកូនទេ ហើយរឿងសិមុំពួកយើងបាននិយាយគ្នាច្បាស់លាស់ដឹងលឺអស់ហើយតើ ថាខ្ញុំមួយសមងពួកយើងអត់មានអីមួយគ្នាទេ ហើយក៏អាចត្រឡប់ទៅដូចតាមខ្ញុំបានដែរលក្ខអត់អាណិតកូនណាទេអីគេនឹកលក្ខហើយនឹកអូនខ្លាំងណាមីលក្ខធ្វើតែនៅជាមួយពួកយើងណាមីលក្ខកុំខឹងអូនណាអីអូនណាសន្យាថាឈប់រករឿងមីលក្ខទៀតហើយលក្ខខ្ញុំដឹងតែលក្ខចាក់ចេញឯសាយគេតែលក្ខចង់ចាក់ចេញទាំងអញ្ចឹងមែន ចង់ចាក់ចេញតែឲ្យបានស្ដាប់ហេតុផលគ្នាចឹងមែនខ្ញុំដឹងដូចគ្នាថាលក្ខគិតច្រើនលក្ខក៏បារម្ភច្រើនពីរឿងហ្នឹងដូចគ្នាហើយលក្ខបើកចិត្តឲ្យតលេងតិចទៅនិយាយគ្នាតាមត្រង់ទៅរាល់ពាក្យសម្ដីទាំងអស់ដែលខ្ញុំបាននិយាយចេញទៅវាសុទ្ធតែជាការពិតខ្ញុំបានកុហកទេណែណែមីងលក្ខប៉ាចេះកុហកអីមីងលក្ខជឿប៉ាវចាមីងជឿចឹងមីងលក្ខមីងលក្ខទៅវិញជាមួយពួកយើងណាមីងលក្ខ ណាលែកណាត្រឡប់ទៅជាមួយពួកយើងវិញទៅណានោះមើលសំបីតាអូនណាក៏វានឹកបងហើយនឹងកណាដែរមិនជឿមើល នគេយូរហើយមកតែអូនពេលគេមកគួយស្រឡាញ់ម៉េចគេតែងហៅខ្ញុំហៅខ្ញុំថាជាមនុស្សសារ៉ូសៀមីឡាកិន IQ ប្រភេទទឹកថ្មីក្មេងឆ្លាតគ្រប់ពេលគ្រប់ទីកន្លែងស៊ីមឡាក់ Total Comfort លេខ2ជួយដោះស្រាយបញ្ហាក្រពះពោះវៀននិងទល់លាមកបានយ៉ាងមាន ប្រសិទ្ធភាព ពូលូឡាស្តូឆ្ងាយឆ្ងាញ់គ្រប់មែនឡាស្តូអង្គរពៀលប្រូប៊ីបង្រឹងប្រព័ន្ធការពាររាងកាយនិងការពារអ្នកពីគ្រុនផ្ដាសាយភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត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 ទឹកអនាម័យអូកាម៉ូតូដើម្បី ភាពស្រស់ស្រាយនិងភាពស្និទ្ធស្នាលបើគ្មាន Nescafe Blend and Brew ពេលប្រាប់របស់ខ្ញុំមិនរលូនទេគេតែងហៅខ្ញុំហៅខ្ញុំថាជាមនុស្សអើ ឃើញអត់អូនណាមានមកសោះបងអូនទេប៉ុណ្ណឹងហើយនេះចង់គិតទៅណាទៀតអត់អូនណានៅក្មេងចឹងហីតើតិចទៀតទៅគេផ្លិចពួកយើងហីនិយាយអញ្ចឹងចំនេះតើចង់គិតទៅណាទៀតហើយមែនអត់លែលាក់កំរឹងរស់ពេកមើលនៅនឹងហើយនៅជាមួយពួកយើងទៅក៏បានជាគ្នាតែវាមិនស្រួលដោយការគិតទេណា ខ្ញុំអត់ចង់ឲ្យប៉ាវីមួយមុំមានបញ្ហាជាមួយគ្នាដោយសារតែខ្ញុំទេនិយាយម្ដងទៀតហើយនេះក៏មិនជាការលើកនិយាយលើកទី1ដែរគឺនិយាយច្រើនលើកហើយថាខ្ញុំជាមួយមុំអត់អាចទៅរួចទេ អារម្មណ៍ស្រឡាញ់គឺគ្មានសោះហ្មង ហើយបើអារម្មណ៍នឹកអីក៏ដែរមានដែរអារម្មណ៍ទាំងអស់នេះខ្ញុំមានមែនឥឡូវហ្នឹងគឺខ្ញុំមានសម្រាប់លាក់តែម្នាក់គាត់ដឹងអត់ មិនថាលក្ខធ្លាប់ឆ្លងកាត់ឬក៏ជួបរឿងអីពីមុនមកទេខ្ញុំអត់ខ្វល់ទេតែចាប់ពីពេលនេះតទៅខ្ញុំចង់ឲ្យលក្ខនៅទីនេះ នៅជាមួយពួកយើងខ្ញុំជឿថាពួកយើងក៏ជាអាចហាយឆ្លងរឿងទាំងអស់នេះបានជាមួយគ្នាហើយចំណែករឿងអូននេះខ្ញុំធានានឹងចាំបីបាច់មើលថែគេរហូតដល់គេធំឲ្យតែលក្ខបំនៅទីនេះជាមួយខ្ញុំហើយរឿងបងមុំក៏ដូចគ្នាដែរគេមានសិទ្ធអាចមកមើលថែកូន មកនៅចិត្តកូនបានតែសម្រាប់ខ្ញុំហើយនឹងគេគឺអាចទៅរួចទេឬនៅកុំគិតទីណាជាសោះណាអាសរោដូចខ្ញុំនេះធ្លាប់ឆ្លងកាត់ការបាត់បង់មកច្រើនហើយខ្ញុំមកចង់បាត់បង់ណាគេទៀតទេឬនៅហឹមចាដឹងហើយ យកវិញណាខ្ញុំយកអូនទៅបន្ទប់សិនណា ចុងក្រោយក៏ត្រឡប់មកទីនេះវិញដដែលសង្ស័យតែពួកយើងអត់អាចចេញទៅណាឆ្ងាយបានទេមើលទៅ ជាមួយលក្ខបន្តិចបានអត់ចាបានអញ្ចឹងលក្ខឲ្យកូនកេងសិនទៅណាខ្ញុំនៅចាំនៅខាងក្រៅលក្ខនេះឯងគិតមកយើង បងមុំចុងក្រោយវីនៅតែតាមរលាក់តតែឃើញណោះហើយលាក់ក៏ព្រមត្រឡប់មកវិញឲ្យខ្ញុំសុំទោសសុំទោសទៀតហើយ ខ្ញុំគឺជាម្ដាយដែលគ្មានតម្លៃតាំងពីដើមមកខ្ញុំយកឈ្នះចិត្តកូនយកឈ្នះចិត្តវីមិនបាន ចុងក្រោយវីនឹងកូនក៏ជ្រើសរើសយ៉ាលាសម្ព័ន្ធភាពខ្ញុំនឹងកូនប្រហែលជាគ្មានថ្ងៃត្រឡប់មកវិញដូចដើមទេខ្ញុំជាម្ដាយម្នាក់ដែលពើពោះកូន តែគ្មានសិទ្ធិនៅក្បែរគេម្នាក់នោះប្រៀបដូចជាសត្វដែលបង្កើតកូនហើយក៏ដើរចោលកូនខ្ញុំពិតជាអន់ខ្លាំងណាស់បងកុំនិយាយអញ្ចឹង អូនណានៅតែស្រឡាញ់បងហើយបងក៏នៅតែជាម្ដាយរបស់គេម្ដាយបែបណាទៅ បើពេលនេះសូម្បីតកូនណាក៏គ្មានមនោសញ្ចេតនាជាមួយខ្ញុំផងហ្នឹងលក្ខជាម្ដាយគេលក្ខក៏គួរតែយល់អារម្មណ៍មួយហ្នឹងដែរអារម្មណ៍ដែលស្រឡាញ់កូន អារម្មណ៍ដែលនឹកកូនសំបនណាលក្ខលក្ខក៏មកបាយពួកខ្ញុំអីណាលក្ខលក្ខចាក់ចេញទៅរហូតទៅណាហើយក៏មកវិញអីណាអត់ទេអូនណានឲ្យមីលក្ខទៅណា លាញ់ខ្ញុំនិងមីលាក់ផងនឹងគេតែងហៅខ្ញុំហៅខ្ញុំថាជាមនុស្សសារោសៀមីលាក់កែន IQ ប្រភេទទឹកថ្មីក្មេងឆ្លាតគ្រប់ពេល គ្រប់ទីកន្លែងស៊ីមឡាក់ Total Comfort លេខ2ជួយដោះស្រាយបញ្ហាក្រពះពោះវៀននិងទល់លាមកបានយ៉ាងមានប្រសិទ្ធភាពពូឡូឡាស្តូឆ្ងាយឆ្ងាញ់គ្រប់មែនឡាស្តូអង្គការមានប្រប៊ីពង្រឹងប្រព័ន្ធការពាររាងកាយនិងការពារអ្នកពីគ្រុនផ្ដាសាយ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 Roti roti មកគ្មាន Nescafe Blend and Brew ពេលប្រាប់របស់ខ្ញុំមិនរលូនទេតែអបអារម្មណ៍ពីរឿងថតជាមួយ Richard Rich រូបមន្តថ្មីសក់នៅទៅតុនរលោង Richard La Roscobin ការពីនឹងព្យាបាលជំងឺផ្ដាសាយយ៉ាងមាន ប្រសិទ្ធភាពស្មានជីវិនរស់រវើងហនុមានស្រាបៀគុណភាពខ្ពស់វិសាលភាពគ្រប់ពេល មាននេះត្រៃស្លៀកពណ៌លឿងកញ្ចប់ថ្មីស្រូបទឹកបានច្រើនជាងមុនរហូតដល់20%ទឹកអនាម័យអូកាម៉ូតូដើម្បីភាពស្រស់ស្រាយនិងភាពស្និទ្ធស្នាលបើគ្មាន Nescafe Blend and Brew ពេលប្រាប់របស់ខ្ញុំមិនរលូនទេគេតែងហៅខ្ញុំហៅខ្ញុំថាជាមនុស្សសារកូនណាម៉ាក់ស្រឡាញ់កូនតាកូនណា បានហើយកូនមីងស្ដីដាក់ខ្ញុំមីងអ្នកដែរស្ដីដាក់ខ្ញុំឯងមីងស្ដីឲ្យខ្ញុំតែមីងអ្នកដែរស្ដីឲ្យខ្ញុំឯងកូនណាបានហើយកូនមីងលាមីងកុំទៅចោលណាអីណាអូនណាចង់នៅមួយមីងលាកូនណា ចុះម៉ាក់អកូនមិនចង់នៅចិត្តម៉ាក់ដែរទេម៉មខ្ញុំថាពេលនេះកូនណាប្រហែលជាគេអារម្មណ៍មិនសិនល្អហើយកូនណាកូនណាតើអូនសិនណាកូនចាប៉ាមីងលាក់មីងកំទៅណាសោណាអីណាចាមីងទៅណាទាំងអស់តើកូនតា ខ្ញុំសុទ្ធទៅជំនួសកូនប៉ុណ្ណាខ្ញុំគ្មានសិទ្ធអីខឹងកូនណាទេណាអញ្ចឹងពេលនេះខ្ញុំសូមនិយាយរឿងពួកយើងទៅបីអ្នកមកឯណាខ្ញុំដឹងឯណាថាវីចង់និយាយពីអីចង់ខ្ញុំនិយាយមកទៅអញ្ចឹងថាខ្ញុំស្រឡាញ់លះដែលខ្ញុំប្រាប់ពេលនេះពួកខ្ញុំចង់ឲ្យលះដឹង ថាខ្ញុំជាមួយមុំពួកយើងមានអីប្រព័ន្ធគ្នាទៀតទេខ្ញុំនិងមុំពួកយើងបានចាប់គ្នាយូរហើយចាប់គ្មានថ្ងៃអាចត្រឡប់ទៅវិញបានដូចដើមអរគុណមុំដែលបានផ្ដល់កូនស្រីម្នាក់ឲ្យខ្ញុំជាកាដូរសាសបំផុតតែខ្ញុំពិតជាអាចទទួលយកមកបានវិញមែនវីតែខ្ញុំនឹងធ្វើជាម្ដាយដ៏ល្អរបស់កូនយើងណាវី វាផ្ដល់ការខ្ញុំផងទៅណាមុំមុំជាម្ដាយដ៏ល្អសម្រាប់កូនស្រាប់ហើយហើយខ្ញុំក៏មានបានហាមបិទសិទ្ធអត់ឲ្យមុំមកជួបកូនដែរមុំនៅតែអាចមកជួបកូនបានធម្មតាប៉ុន្តែខ្ញុំគ្រាន់តែចង់ប្រាប់ថាខ្ញុំស្រឡាញ់លក្ខលក្ខនឹងខ្ញុំពួកយើងដូច គ្នា មានលេខសូន្យអ្នកនឹងមុខដូចគ្នា តែខ្ញុំជឿ ខ្ញុំជឿតាលក្ខនឹងខ្លាញ់ជាគ្រួសារហើយនឹងធ្វើជាម្ដាយដ៏ល្អម្នាក់សម្រាប់កូនរបស់ខ្ញុំខ្ញុំយល់ហើយវីត្រឹមតែវីផ្ដល់សិទ្ធិជាម្ដាយសម្រាប់កូនក៏ខ្ញុំអស់ចិត្តដែរណាសុំទោសវីណាដែលខ្ញុំត្រឡប់មកវិញនៅពេលនេះសុំទោសណាមុំដែលពីមុនធ្លាប់ធ្វើខ្លួនយ៉ាប់យ៉ាប់ឲ្យមុំពិបាក មិនបានប៉ាវីនិយាយចឹងអ្នកដឹងហើយនិយាយចឹងប៉ះពាល់អាមុំមុំអត់និយាយចឹងឲ្យអ្នកខ្លះដឹងកុំឲ្យគិតច្រើនកុំឲ្យពិបាកចិត្តច្រើនម្នាក់ឯងទៀតប៉ុន្តែបងមុំគាត់នឹងខូចចិត្តនិយាយអីមានចេះគិតអត់ គេគិតហើយមុនគេនិយាយហ្នឹងហ៎បានហើយខ្ញុំទៅមើលអូនណាជប់សិនកូនមានអ្នកមើលហើយតែប៉ានេះអត់មានអ្នកមើលទេហើយលក្ខតន់ឆ្លើយណាថាគិតមិនខ្មិចចំពោះរឿងរបស់ពួកយើង អត់បានគិតអីផងបានគិតមិននិយាយច្បាស់មើលអត់ដឹងទេមិនទៅមើលកូនទេកុំគិតយូរពេកអាឆ្លើយលឿនៗមកថាស្រឡាញ់ឬក៏អត់ដល់ពេលដែលត្រូវរកមកមកឲ្យកូនហើយកូនណា មកស្មៃអើយលែអើយអញគ្មានថ្ងៃបានអញ្ចឹងហេចុះប៉ាវីអូនណាឯណាអូនតទៅណាបានហើយមិនដាស់ហៅបងឯងអត់ឃើញចឹងតិចនំកូនតលេងនៅតាមព្រោះលីសាទៅ Fasten ដល់ល្បីត្រូវហើយខ្ញុំមិនបោះបង់ចោលក្តីសម័យឈួតឡប់នឹងទេខ្ញុំនឹងធ្វើវាបាន តែជានាងសរោម្នាក់ដែលគ្មានក្តីសម័យនិងគោលដៅ ស្រូវបានដែរបើសិនជាគិតថាខ្លួនឯងអន់ហើយអ្នកណាគេក៏អាចខ្លាចជាហេរ៉ូបានដែរបើគិតថាខ្លួនឯងខ្លាំងបងជឿថាលក្ខអាចធ្វើបានអូនណាជឿថាមីលីអាចធ្វើបានស៊ូស៊ូគេមើលមកខ្ញុំជាមនុស្សម្នាក់ដែលនៅថ្នាក់ក្រោម ព្រោះមិនចូលចំណោមមិនស្គាល់ពាក្យថាជោគជ័យគេនិយាយឲ្យខ្ញុំលឺខ្ញុំមិនឈឺមិនស្ដីគិតខ្លីខ្លីប៉ាប៉ាដឹងជីប៉ាឲ្យកុំឲ្យមានអ្នកយំបាទកូនស្រីប៉ាខ្ញុំមើលមិនឃើញខ្លួនឯងប្រៀបដូចវងវែង សិនចង់តែគេតាក់តននិយាយគ្នាច្បាស់លាស់ចឹងថាមានអីថានិយាយគ្នាទៀតមានគឺរៀបការរបស់ពួកយើងរៀបការមែនណាអរៀបការមួយបងណាណែឈួតទេគេនិយាយមែនណាអរៀបការមួយបងណា ហើយរៀបការមួយមនុស្សស្រីដូចខ្ញុំកើតដែរអ្ហ៎ប្រយ័ត្នសេរ៉ូមកម្ដងទៀតពាក្យថាសេរ៉ូឬក៏សូនហ្នឹងវាមិនស្ថិតនៅលើឋានៈបនស័កពសបល់ស្រីឬក៏ប្រុសឬក៏មានក្រអីទេសំខាន់នៅលើចិត្ត បងជឿថាអ្នកអាចធ្វើបានគ្រប់គ្នាសោជុំអរគុណដែលជឿជាក់លើខ្ញុំបងជឿជាក់លើណៃតាំងពីដើមតាចុះអូនសរោជឿជាក់លើខ្លួនឯង ជឿជាក់ថាអាចធ្វើបានដូចប៉ាវីអញ្ចឹងប៉ាសរ៉ូបាទម៉ាក់សរ៉ូ ទីយើងណាឯងមានសិទ្ធចូលបោះសម្អាតតែ5នាទីទេ បើគ្មាន ការចាំបាច់កុំទៅនិយាយជាមួយកូនត្រីច្រើនពេកឮនៅចាលោកអ៊ំនាងឯងក៏ហ៊ុនមែនកូនត្រូវទៅរៀននៅស្រុកក្រៅសួងទៅចាំបងណាបងត្រូវទៅរៀនបន្តអត់យូរទេចឹងជឿ5ឆ្នាំមកមកវិញឯងអូនជឿបង ឯងហៅយើងថាម៉ាក់ក្មេកពេលចៅប្រុសធំឡើង ហាមឯងហៅគេថាកូនយើងក៏មិនឲ្យគេហៅឯងថាម៉ាក់ដែរណែមីងឯងឈួតទេធ្វើថនម៉ាក់ខ្ញុំធ្លាក់ចឹងមីងឯងមកធ្វើជាកញ្ចាគេហើយនៅបំផ្លាញប្រកែទៀតវានឹងនៅពងើមកយាយយូរហើយតាំងពីម៉ាក់ចៅនៅរួមឯងវាចង់បានប៉ាចៅវាតាមតោងទៀមប៉ាចៅណាស់លោកប្រកែនាំរឿងចាប់ចេញផ្ទះខ្ញុំមកចាប់ចេញរៀងខ្សែរឿងជីវិតរឿងមនុស្សបាប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 ជាមនុស្សម្នាក់ដែលនៅថ្នាក់ក្រោមរស់មិនជល់ចំណោមមិនស្គាល់ពាក្យថាជោគជ័យគេនិយាយឲ្យខ្ញុំលឺខ្ញុំមិនឈឺមិនស្ដីគិតខ្លីខ្លីគ្មានគោលដៅពិតខ្ញុំមើលមិនឃើញខ្លួនអា ប្រៀបដូចវង្វេងក្នុងព្រៃមិនដឹងថាខ្លួនឯងខ្លាំងអ្វីគ្រប់គ្នាសោកជុំអពេលដែលខ្ញុំបរាជ័យទាំងដៃពេលឃើញខ្ញុំដួលគេតែងហៅខ្ញុំហៅខ្ញុំថាជាមនុស្សសារ៉ា ពេលខ្ញុំជោគជ័យលទ្ធផលព្រមហុចដៃឲ្យខ្ញុំតោងយ៉ាងរឹង